មានសំណួរខ្លីៗប៉ុន្មានសំណួរដើម្បីសាកសួរបងពីចំណាប់អារម្មណ៍និងគំនិតរបស់បងផ្ទាល់ប៉ុន្តែជាដំបូងសូមបងជួយណែនាំខ្លួនបន្តិចបាទសូមអរគុណហើយសូមគោរពជំរាបសួរដល់ទស្សនិកជនទាំងអស់គ្នាខ្ញុំបាទឈ្មោះតាក់ដា ជានិស្សិតថ្នាក់បណ្ឌិតជំនាញវិទ្យាសាស្ត្រអប់រំនៃរាជបណ្ឌិតសភាកម្ពុជាចំនួន4វគ្គ1បាទបាទអរគុណមែនតើបងជ្រើសរើសយកជំនាញវិទ្យាសាស្ត្រអប់រំអញ្ចឹងឆ្លងចូលទៅដល់សំណួរបន្ទាប់ហេតុអ្វីបានជាបង សម្រេចចិត្តជ្រើសរើសសិក្សានៅរាជបណ្ឌិតសភាកម្ពុជានេះបាទ សូមអរគុណច្រើនហេតុផលដែល ធ្វើឲ្យខ្ញុំបាទឈានទៅដល់ការសិក្សាថ្នាក់បណ្ឌិតនៅរាជបណ្ឌិតសភាកម្ពុជានេះដោយហេតុថារាជបណ្ឌិតសភាគឺជាស្ថាប័នបណ្ដុះបណ្ដាលថ្នាក់ជាតិមួយដោយផ្ដោតសំខាន់ទៅលើការស្រាវជ្រាវជាសំខាន់ដូច្នេះការស្រាវជ្រាវក៏ដូចជាការសិក្សាលើវិស័យអប់រំគឺជាចំណុចមួយដែលសំខាន់ដែលយើងទាំងអស់គ្នាដែលជាអ្នកអប់រំត្រូវតែ ចូលរួមសិក្សាទាំងអស់គ្នាអ្វីដែល ជាលក្ខណៈសំខាន់សម្រាប់ខ្ញុំដែលជ្រើសរើសរិទ្ធរដ្ឋសភាហើយសិក្សាជំនាញវិទ្យាសាស្ត្រអប់រំនោះ គឺនៅទីនេះគឺមានសាស្ត្រាចារ្យបណ្ឌិត ដែលជាអ្នកឯកទេសជំនាញផ្នែកវិទ្យាសាស្ត្រអប់រំនេះដែលគាត់មានបទពិសោធន៍ខ្ពស់ហើយយូរឆ្នាំនៅក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជារបស់យើងមិនតែប៉ុណ្ណោះពួកគាត់ថែមទាំង ជាអ្នកមនុស្សបណ្ដាបន្ត សម្រាប់និស្សិតដែលយើងសិក្សាជំនាញវិទ្យាសាស្ត្រអប់រំនេះបាទសូមអរគុណមែនទែនសម្រាប់ចំណាប់អារម្មណ៍របស់បងតើបងមានចំណាប់អារម្មណ៍ដូចម្ដេចដែរនៅពេលដែលបងមកសិក្សានៅទីនេះហើយទម្រាំតែម្ដងថ្ងៃនេះដែលបងដល់ថ្ងៃការពារនឹងអញ្ចឹងតើបងមានចំណាប់អារម្មណ៍យ៉ាងណាដែរជាចំណាប់អារម្មណ៍ពិតរបស់ខ្ញុំដែលខ្ញុំបានសិក្សានៅទីនេះដោយមានការជួយ ខ្នះខ្នែងក៏ដូចជាការរៀបចំឲ្យមានការសិក្សា ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រអប់រំនេះដោយមាន ការដឹកនាំពីថ្នាក់ដឹកនាំនៃរាជបណ្ឌិតសភាកម្ពុជាក៏ដូចជាផ្នែកបណ្ដុះបណ្ដាលនិងស្រាវជ្រាវថ្នាក់បណ្ឌិតរបស់យើង បានបង្កឱកាសឲ្យពួកយើងខ្ញុំ បានបន្តសិក្សាជំនាញវិទ្យាសាស្ត្រអប់រំនេះប្រកបដោយភាពជោគជ័យដែលឈានមកដល់ដំណាក់កាលនេះគឺខ្ញុំបាទបានការពារចប់ នៅគម្រោងបណ្ដោះអាសន្ន របស់ខ្ញុំអញ្ចឹងអឺរិមរដ្ឋសភាបើកឱកាសក៏ដូចជាផ្ដល់ឱកាសសម្រាប់បងប្អូនជនរួមជាតិដែលជាអ្នកសិក្សាហើយ ចង់ទទួលយក នៅចំណេះដឹងដែលអឺយើងចង់ស្វែងយល់បន្តនេះ គឺរិទ្ធរដ្ឋភាគឺមានគ្រប់ទាំងអស់ដើម្បីឲ្យយើងអាចសិក្សាបានតើបងយល់យ៉ាងដូចម្ដេចដែរចំពោះការបង្រៀនរបស់លោកគ្រូអ្នកគ្រូនិងបងទទួលបានបទពិសោធន៍ឬក៏ចំណេះដឹងអ្វីខ្លះ នៅក្នុងអំឡុងពេលសិក្សារបស់បងនៅរាជរដ្ឋាភិបាលកម្ពុជានេះផងដែរបាទបើយើងនិយាយអំពីគុណវុឌ្ឍិរបស់សាស្ត្រាចារ្យរបស់យើង គឺពិតជាមានលក្ខណៈពិសេសណាស់ចំណុចសំខាន់គឺលោកសាស្ត្រាចារ្យបណ្ឌិតគ្រប់រូបទាំងអស់សុទ្ធតែ ជាអិសរាជជនឆ្នើមនៃនៃស្ថាប័នបណ្ដុះបណ្ដាលក៏ដូចជាជាតិនិងអន្តរជាតិហើយលោកគឺជាសាស្ត្រាចារ្យដែល មាន គុណវុឌ្ឍិខ្ពស់ នៅក្នុងការបណ្ដុះបណ្ដាលក៏ដូចជាការចែករំលែកនិងជួយឲ្យនិស្សិតរបស់យើងទទួលបាននូវចំណេះដឹងដែលយើងរំពឹងចង់បាននោះជាបន្ទាប់គឺចូលដល់សំណួរយ៉ាងសំខាន់ជាងនឹងបន្តិចតើបងមានផលលំបាកឬមួយក៏ជួបបញ្ហាពិបាកអ្វីខ្លះនៅក្នុងការសិក្សានិងឈានរហូតមកដល់ការឡើងការពីនិក្ខេបបទនេះផងដែរបាទបាទអរគុណសំណួរនេះគឺមានលក្ខណៈពិសេសមែនតើបើនិយាយអំពី បញ្ហាលំបាកសម្រាប់ខ្លួនខ្ញុំផ្ទាល់ដែលជា និស្សិតសិក្សានេះអឺបើនិយាយអំពីបញ្ហាលំបាកនោះ គឺវាមានបញ្ហាតិចតួចដែរប៉ុន្តែមិនមែនជាបញ្ហាចោតសំខាន់អីដល់ឈានទៅដល់ការសិក្សារបស់យើង ដែល ការប៉ះពាល់ទៅលើដំណើរការនៃការសិក្សារបស់យើងទេដោយសារតែទី1ដោយមានការរៀបចំក៏ដូចជាមានកម្មវិធីសិក្សាច្បាស់លាស់ពីផ្នែកមនុស្សម្ដាលនៃរាជមន្ត្រីសភាកម្ពុជារបស់យើងទី2ដោយមានការ ជួយជ្រោមជ្រែងក៏ដូចជាការលើកទឹកចិត្តក៏ដូចជាការងារផ្សេងផ្សេងដែល យើងបានធ្វើការងារជាមួយគ្នា ជាមួយអឺអ្នកដឹកនាំក៏ដូចជាសាស្ត្រាចារ្យគឺយើងធ្វើការទៅតាមផែនការរបស់យើងដូច្នេះកិច្ចការរបស់យើងគឺមិនមែនជាបញ្ហាចោតដែលយើងចាត់ទុកថាជាបញ្ហាលំបាករបស់យើងទេហើយជាក់ស្ដែងទៅទៀតដូចជា មុខវិជ្ជាវិទ្យាសាស្ត្រអប់រំរបស់យើងនេះ គឺសំខាន់គឺបេក្ខជនយើងខ្លួនឯងថាតើយើងមានការតាំងចិត្តក៏ដូចជា ការបដិញ្ញាចិត្តយ៉ាងដូចម្ដេចនេះគឺជាការពិតមួយនៃការសិក្សានៅរាជមណ្ឌលសភាកម្ពុជាអរគុណសូមសរុបសេចក្តីឡើងមកវិញ គឺមានទាំងចំណាប់អារម្មណ៍មានទាំងជួបទាំងផលវិបាកអ្វីខ្លះគឺបានបង្ហាញមកនៅក្នុងវីដេអូនេះអស់ហើយអញ្ចឹងជាបន្ថែមទៅទៀតនេះ តើបងមាន ជាអ្វីបន្ថែមដើម្បីសម្រាប់ជាការណែនាំទៅដល់បងប្អូននិស្សិតយើងចំនួនក្រោយដែលគាត់ចង់សិក្សានៅទីនេះផងដែរបាទអឺជាយោបល់ហើយក៏ដូចជាការផ្ដាំផ្ញើរបស់ខ្ញុំដែល ជាអ្នកសិក្សាផ្នែកអឺថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំនេះ ខ្ញុំបាទក៏មានមតិខ្លះខ្លះផ្ដាំផ្ញើទៅបងប្អូនជនរួមជាតិក៏ដូចជាបងបងដែលជាអ្នកសិក្សាចំនួនក្រោយ បើសិនជាបងប្អូនត្រូវការសិក្សាជំនាញដែលមានអឺគុណវុឌ្ឍិច្បាស់លាស់មានជំនាញច្បាស់លាស់ហើយទទួលបាននូវចំណេះដឹងពិតៗនោះគឺ ការសិក្សានៅរាជរដ្ឋសភាកម្ពុជា ពិតជាអាចបំពេញបន្ថែមក៏ដូចជាអាចធ្វើឲ្យបងប្អូនឬក៏បងបងប្អូនបងបងជានិស្សិតអាចបំពេញបន្ថែម នៅចំណេះដឹង ដែលយើងទទួលបាននៅរាជរដ្ឋសភាកម្ពុជានេះអ្វីដែលពិសេសនោះគឺរាជរដ្ឋសភាកម្ពុជាបើកឱកាស ទូលំទូលាយសម្រាប់បងប្អូនក៏ដូចជាអ្នកសិក្សាផ្សេងផ្សេង ដែលអាចមកសិក្សា នៅទីនេះដើម្បីជាការស្រាវជ្រាវហើយចូលរួមចំណែកនៅក្នុងការកសាងនៅធនធាន មនុស្សរបស់យើងនៅកម្ពុជាបាទអរគុណបាទអូខេជាចុងក្រោយតើបង មានជាពាក្យពេចន៍អ្វីបន្ថែម នៅក្នុងវីដេអូមួយនេះផងនៅក្នុងវីដេអូមួយនេះដែរទេជាយោបល់របស់ខ្ញុំបន្ថែម គឺថាខ្ញុំសូម អឺថ្លៃអំណរគុណទី1គឺថ្លៃអំណរគុណដល់ថ្នាក់ដឹកនាំ នៃរាជមន្ត្រីសភាកម្ពុជាថ្លៃអំណរគុណដល់ថ្នាក់ដឹកនាំនៃផ្នែកមនុស្សម្ដានិងស្រាវជ្រាវក៏ដូចជាក្រុមការងារទាំងអស់នៃរាជមន្ត្រីសភាកម្ពុជា ដែលតែងតែខ្នះខ្នែងក៏ដូចជាផ្ដល់ឱកាសឲ្យយើងខ្ញុំទាំងអស់គ្នាមិនថាខ្ញុំឬក៏បេក្ខជនបណ្ឌិតដតីដែលបានបង្កឱកាសឲ្យមានការសិក្សាក៏ដូចជាកិច្ចការងារផ្សេងៗប្រកបដោយភាពរលូន។ ហើយជាការផ្ដាំផ្ញើរបស់ខ្ញុំមួយដែរជាចំណុចមួយដែលសំខាន់គឺសម្រាប់អឺបងបងក៏ដូចជាបងប្អូននិស្សិតដែលអឺនឹងមានកម្រងថានឹងបន្តការសិក្សាក៏ដូចជាជំនាញផ្សេងផ្សេងគឺរិទ្ធរដ្ឋសភាគឺមានគ្រប់បែបយ៉ាងទាំងអស់សម្រាប់យើងជាអ្នកសិក្សាព្រោះនៅទីនេះមានទាំងធនធានគុណវុឌ្ឍធនធានសាស្ត្រាចារ្យមានទាំងពី ធនធានសម្ភារៈដែលយើងមានគ្រប់សពបែបយ៉ាងទាំងអស់ហើយអ្វីដែលសំខាន់នោះគឺការសិក្សានៅទីនេះ គឺគឺយកចំណេះអ្នកចេះហើយខិតខំប្រឹងប្រែងគឺពិតជាទទួលបានជោគជ័យហើយអ្វីដែលសំខាន់ទៅទៀតនោះគឺនៅពេលណាដែលយើងបានបញ្ចប់ការសិក្សាដោយជោគជ័យពីរាជរដ្ឋាភិបាលកម្ពុជានោះគឺមានការទទួលស្គាល់ទៅលំទលាយណាស់ព្រោះយើងបានដឹងហើយ ថាស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាគឺជាស្ថាប័នកម្ពុជារបស់ជាតិ ដូច្នេះនៅពេលណាដែលយើងសិក្សាចប់ មានន័យថាយើងបាន ចូលរួមនៅចំណែកនៅ ការស្រាវជ្រាវឬក៏របបកំហឹងថ្មី សម្រាប់វិស័យការកសាងនៃធនធានមនុស្សរបស់យើងអញ្ចឹងសម្រាប់បងប្អូនដែលចង់សិក្សាសូមសូមអញ្ជើញមកសិក្សានៅទីនេះដើម្បីយើងទទួលបានចំណេះដឹងនិងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នាបាទចុងក្រោយសូមអរគុណដល់បងមែនតើបាទ សម្រាប់ការចំណាយពេលវេលាយ៉ាងមានតម្លៃក្នុងបទសម្ភាសន៍មួយនេះផងដែរអូខេអឺមជាចុងក្រោយសូមជម្រាបទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាហើយក៏សង្ឃឹមថាវីដេអូមួយនេះនៅក្នុងការបកស្រាយរបស់បងប្រុសនឹងជាគន្លឹះនិងជាមាគ៌ាមួយដ៏ល្អបំផុតសម្រាប់ការសម្រេចចិត្តក្នុងការជ្រើសរើសសិក្សាតនៅជំនាញមួយណាមួយ នៅសាលាណាអរគុណជម្រាប